គ្នាយទៅថ្ងៃនេះគឺយកមក event Cosme 8.3នៅក្នុងហាង គឺចូលមក environment គឺស្អាតមែនតើ idea នៃការ post នៃការអីក៏វា attractive និយាយទៅគឺគាត់ creative ហើយដែលសំខាន់គឺអវ៉ាន់គឺមាន discount ច្រើនមែនតើបានបបួរប្អូនហើយជាមួយនឹងអ្នកជំនាញខ្លួនមកតាញ់ទាំងអស់គ្នាចង់បានអីគឺអាចមក Cosme Beauty បាន event គេឆ្នាំណាក៏ប្លែកដែរអ្នកគ្នាដៃដែរជន់គ្នាហ្មងថាគ្រប់ event របស់ Cosme ខ្ញុំមិនដែរម្លងបរិកខ្ញុំលេងនិយាយហ្មង creative talented funny វាចំណេញសម្រាប់ខ្ញុំខ្លាំងមែនតើសម្រាប់ event មួយហ្នឹងអញ្ចឹងកុំភ្លេចមក Cosme ទាំងអស់គ្នា